នៅសូមនមស្ការចំពោះគុណបរតនត្រ័យទាំង3ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដល់ក្រៃលែងសូមនមស្ការចំពោះលោកគ្រូសិទ្ធធម្មជតិបាលអនសំអឿនជាអធិបតីហើយធ្វើសមត្ថភាពគ្រប់កក្រែងពុកណាគុណចាស់គ្រប់អង្គដែលមានប្រវត្តិមានគង់នៅក្នុងគេហដ្ឋាននេះផងដែរចម្រើនពរញោមចាស់គេហដ្ឋានឡើងគេហដ្ឋានថ្មីទាំងអស់គ្នាបងណា ហើយញាតិញោមជើញមកជាភ្ញៀវកិត្តិយសនឹងបានជួបជុំនៅក្នុងកម្មវិធីនេះគឺថាប៉ុនឡើងគេហដ្ឋានថ្មីគឺប្រព្រឹត្តទៅ ជាបុណ្យកុសលផង បានថ្វាយទានដល់ព្រះសង្ឃនិមន្តលោកចម្រើនព្រះបរិត្តទៀតនឹងគឺល្អបងដែលយើងសត្វតែចង់បានសេចក្តីសុខហើយដោយលោកគ្រូលើកមកមិញសុខមាន4យ៉ាង ស្ដាប់បានអស់ណាបងហ្នឹងហើយតែសុខដ៏សំខាន់ទៅទៀតក៏មានច្រើនទៅទៀតបងនឹងដែលលោកលើកមកតកតងពីសោតមិញហ្នឹងសុនៈខតតាំងសុមង្គលាំងសុភភាតាំងសហតិតាំងហ្នឹងណានៅពេលណាដែលសត្វទាំងឡាយប្រព្រឹត្តល្អដោយកាយវាចាចិត្តនោះឈ្មោះថាជា អ្នកខិតប្រព្រឹត្តល្អជាមង្គលល្អ ជាពេលភ្លឺស្វាងល្អជាពេលនៃអរុណរះល្អហើយអញ្ចឹងណាញោមណានឹងឲ្យយើងធ្វើពិធីធ្វើអីផ្សេងផ្សេងយើងសិតថាសូមចង់បាននូវសេចក្តីសុខមែនទេបងប៉ុន្តែអ្នកលោកលើកមកបើយើងចង់បានសុខយើងប្រព្រឹត្តល្អដោយកាយដោយវាចាដោយចិត្តហ្នឹងគឺជារឿងល្អបរិយបាទអញ្ចឹងញោមមុនលោកមកហ្នឹងចម្រើនប្រវរត្តល្អតាមកាយមិញ នឹងឃើញប្រសងមុនមកលើកដៃអភិចយណៈឃើញទេបងនឹងហើយដោយល្អទៅតាមផ្លូវការយ៉ាងទៅឃើញទេមិនទៅបៀតបៀនមិនទៅសម្លាប់គេមែនខ្ញុំណោះឃើញប្រសងមកលើកដៃនមស្ការចឹងទៅឃើញប្រពុតក៏លើកដៃទៅដោយកាយឃើញទេហ្នឹងហើយវាចាចិត្តរបស់យើងនឹងហើយបានអភិសេកមិនទៅទៀតហ្នឹងហើយដើម្បីតម្កុំនឹងកើងព្រះសម្មាសម្ពុទ្ធ ពីមុននៅជាងនោះញាតិញោមហ្នឹងហើយគេជន់គេជីមិនមិនដឹងបណ្ដោះពេលយើងមកព្រះអង្គមកដល់កន្លែងគេឋានយើងហើយអញ្ចឹងមានផ្កាមានអីដោយកាយឃើញបាច់ផ្កាបាច់អីបូជាព្រះសម្មាសម្ពុទ្ធហ្នឹងផ្លូវកាយរបស់យើងល្អឃើញទេហ្នឹងគឺជាពេលល្អហើយបើជាពេលល្អសម្រាប់យើងសាងសេចក្តីល្អនឹងទៅរយណាទៀតគេញោមហ្នឹងហើយឃើញប្រសងក៏កើតបន់ឃើញពុទ្ធរូបក៏កើតបន់ដែលយើង ធ្វើល្អទៅតាមផ្លូវកាយនឹងដល់ការថ្លែងគុំដល់ការអីហ្នឹងឃើញទេណា លើកតម្កុំដង្កើង ប្រពុតនឹងឲ្យបានទៅជាសេរីសុស្ដីយើងថ្វាយបង្គំនមស្ការអញ្ចឹងទៅហ្នឹងគឺប្រព្រឹត្តល្អទៅតាមផ្លូវកាយហើយវាចារបស់យើងមិញហ្នឹងពោលសមាទានសិលធ្វើនមស្ការអតិតទាននិយាយពីទានបារមីរបស់ព្រះអង្គអីហ្នឹងអាហ្នឹងវាចាយើងល្អឃើញទេមិនមែនទៅជេរគេណាញោមណា អត់ទៅកុហកគេអត់ទៅអីឯងគ្នាពេលនឹងឯងដែលជាសក់ដែលជាសេរីសួស្តីជាមង្គលល្អបាទនឹងហើយចិត្តរបស់យើងក៏ជាចិត្តល្អអត់មាន រំពៃចង់បានរបស់គេណាខ្ញុំណោះនឹងឲ្យរបស់យើងយើងប្រើប្រាស់យើងទទួលយកចឹងទៅអត់មាន រំពៃចង់បានគិតអីទៅបៀតបៀនអាឃាតជាបាត់ណាយល់ទេខ្ញុំណាអានឹងឯងដែលលោកសំដែងថាជាអ្នកខិតប្រឹងល្អជាមង្គលល្អហ្នឹង ចឹងណាណាបានមុនប្រសង់មកឃើញចឹងទៅហើយក៏យើងចេះធ្វើទៅតាមផ្លូវកាយផ្លូវវាចាផ្លូវចិត្តហ្នឹងគឺប្រព្រឹត្តទៅជាមង្គលឡាស់បងនឹងហើយតកតងនឹងទៀតលោកលើកមកបើយើងចង់បានមង្គលលោកសោតសត្វជាមិញហ្នឹងកិរិយាគោរពចំពោះប្រសង់កិរិយាស្ដាប់នៅពធតាមការសន្ទនាធម៌អីហ្នឹងអាហ្នឹងអ្នកញាតិញោមឃើញធ្វើអញ្ចឹងហ្នឹងត្រឹមត្រូវ មែនទៅសារនោះវាជាការត្រឹមត្រូវបែបពុទ្ធសាសនាអញ្ចឹងណាហ្នឹងហើយយើងធ្វើវិធីអីផ្សេងផ្សេងទៀតអាហ្នឹងវាជារឿងផ្សេងប៉ុន្តែយើងធ្វើបែបនេះគឺប្រព្រឹត្តល្អហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទសប្បាយចិត្តរីករាយចិត្តចាប់ពីពេលហ្នឹងទៅបើយើងចង់បានសុខមានតែធ្វើនៅអំពើល្អទាំង3ហ្នឹងឯណាញោមណានឹងកុំទៅសម្លាប់គេកុំទៅប្រព្រឹត្តខុសក្នុងកាម អីចឹងទៅកុំលួចត្រប់គេហ្នឹងហើយកុំនិយាយកុហកពុតពោបោកប្រាស់គេអីយើងនិយាយអ្វីដែលជាការពិតហើយចិត្តគំនិតរបស់យើងគិតរឿងល្អល្អនៅក្នុង ជីវិតសបាយរីករាយនៅក្នុងជីវិតណាខ្ញុំណានឹងចេះធ្វើខ្លួនឲ្យសបាយរីករាយនឹងអ្វីដែលខ្លួនមានចឹងឯងខ្ញុំណោះណាអាហ្នឹងយើងយើងធ្វើខ្លួនឲ្យសបាយរីករាយនៅក្នុងការសបាយហ្នឹងក៏ប្រព្រឹត្តទៅជាអាយុវែងនាំឲ្យបានសេចក្តីសុខដែរខ្ញុំ តែបើយើងធ្វើអីញោមធ្វើឲ្យតានតឹងផ្លូវចិត្តរបស់យើងក៏មិនល្អហើយអត់ចេះរស់នៅជាសុខអត់ស្រួលទេមែនទេបងនៅផ្ទះហ្នឹងបើយើងឡើងគេហដ្ឋានធំភូមិមួយគ្រឹះធំក៏ប៉ុន្តែសម្ពាធផ្លូវចិត្តសម្ពាធផ្លូវកាយមិនសុបាយចិត្តសួរដល់នៅសក់ឯងញោមតែសក់ឯងនេះឡើងទៅនំធំអញ្ចឹងប៉ុន្តែបើផ្លូវកាយផ្លូវចិត្តយើងវាអក្រក់សោតនៅ សក់អត់ អត់ទេបងអញ្ចឹងសភាពដែលរីករាយសភាពដែលដែលសក់ហ្នឹងគឺចេះយោគយល់ចេះអព្យាស្រ័យរស់នៅ ក្នុងគេអឋានធំហើយគ្រប់គ្រងកូនចៅ កូនចៅហ្នឹងក៏ប្រកបដោយធម៌រស់នៅសុខអញ្ចឹងខ្ញុំណានឹងរស់នៅសុខតែបើខ្វះធម៌ខ្វះការ រស់នៅយោគយល់គ្នាទេបើប៉ុណ្ណាក៏មិនស្រួលដែរមែនទេបងនឹងមានអ្នកមិនសบายចិត្តច្រើនដែរនឹង គាត់បានប្រាប់ថាខ្ញុំកណាមានផ្ទះធំប៉ុន្តែចិត្តខ្ញុំកណាអត់សុបាយហេតុអីកូនអត់ស្ដាប់បង្គាប់ម៉ែឪហើយខ្ញុំកណានៅហ្នឹងក៏រស់នៅតែឆ្លោះតែគ្នាជាមួយតែប្តីប្រពន្ធអត់យល់ចិត្តគ្នាអាហ្នឹងអត់ស្រួលដែរអញ្ចឹងខ្ញុំនោះអញ្ចឹងសរុបសេចក្តីមកវិញមានតែប្រព្រឹត្តល្អដល់កាយវាចាចិត្តចេះយោគយល់មានចិត្តគំនិតល្អទៅវិញទៅមកជាមួយគ្នាហ្នឹងទេ ដែលជាហេតុនាំឲ្យយើងមានសេរីសួស្តីហើយទៀនក៏ធ្វើសេចក្តីល្អក៏ធ្វើអញ្ចឹងទៅអានឹងបានសពទាំងអស់គ្នាយល់ទេញោមណាហ្នឹងហើយសូមអនុមោទនា